បាទពូដូហ៎បាទហើយខ្ញុំសួរប្រិមិត្តវិញពួតប្រិមិត្តបានព័ត៌មានមកពីណាដែលតាក់ទងជាមួយនឹង Cristiano Ronaldo នឹងទៅកាន់បាសេឡូណាបាទប្រិមិត្តដែលសួរណាខ្ញុំសុំខ្ញុំសុំសួរបន្តិចមើលបាទតើព័ត៌មានកន្លែងណាបាទដែលបញ្ជាក់ថា CR7 នេះទៅកាន់បាសេឡូណាវាអត់ត្រូវរឿងបាទវាអត់មានរឿងអញ្ចឹងកើតឡើង គឺវាមិនត្រូវរឿងតែម្ដងបើសិនជាបាសេឡូណាអាចយករ៉ូណាល់ដូបានសួរថាតើបាសេឡូណាចាំបាច់ប្រឡែងមេស៊ីចេញពីក្លឹបធ្វើអីបាទហើយមួយទៀតបាសេឡូណាជាមួយនឹងរៀលម៉ាឌ្រីត គឺជាគូបរិបៈស៊ីសាច់ខត់ឈាមគ្នាបាទសម័យដែលរ៉ូណាល់ដូនៅរៀលម៉ាឌ្រីតសួរថាតើរ៉ូណាល់ដូស៊ីបាសេប្រមាណគ្រាប់ហើយបាទហើយសួរថាតើ វាមានរឿងអីខ្លះចម្ពាក់ចម្ពិនគ្នាបាទជាមួយនឹងរៀលម៉ាឌ្រីតហើយនឹងបាសេឡូណាហើយសួរថាតើមានហេតុផលដែរទេដែល CR7 នេះទៅកាន់បាសេឡូណាវាអត់មានហេតុផលបាទវាជារឿងដែលមិនអាចទៅរួចហើយខ្ញុំមិនដឹងថាតើប្រិយមិត្តបានព័ត៌មានមួយនេះមកពីណាទេឃើញសួរខ្ញុំហើយមួយថ្ងៃនេះឃើញថាឆាតមកសួរច្រើនតាក់ទងជាមួយនឹង Cristiano Ronaldo ទៅកាន់ Barcelona ខ្ញុំអត់ដឹងថាតើព័ត៌មាននេះចេញពីប្រភពណាប្រភពមួយណាដែលចេញព័ត៌មានមួយនេះវាជារឿងមួយដែលមិនមែនថាមិនកើតឡើងទេវាពិបាក នៅក្នុងការកើតឡើងបាទដូចរៀបរាប់ជូនប្រិមិត្តអញ្ចឹងបាទសម្រាប់ CR7 គាត់សឹងតែនិយាយថាជាគូបរិបៈជាមួយនឹងបាសេឡូណាទៅហើយ បាទហើយសួរថាគាត់ទៅកាន់ក្លឹបសត្រូវគាត់របិចកើត បាទអឌិតបាទអឌិតសត្រូវបាទទៅមិនរួចទេ បាទរដ្ឋាវីឃើញភេកពូឋានកាតោអារឿងភេកពូឋានកាតោនេះខ្ញុំអត់បានដឹងទេគ្រាន់តែជម្រាបជូនទៅកាន់ប្រិយមិត្តថារឿងគ្រីស្ទីណូរ៉ូណដូទៅកាន់បាសេឡូណាគឺជារឿងមួយដែលនឹងមិនឃើញហើយសួរតែប្រិយមិត្តវិញថាតើនឹកឃើញទេដល់បើសិនជាលីអូណែលមេស៊ីទៅកាន់រៀលម៉ាឌ្រីតប្រហែលជាប្រិយមិត្តមិននឹកឃើញទេរឿងចំណុចប៉ុណ្នេះបាទទៅវាមិនរួចបាទទៅវាមិនរួចមនោសញ្ចេតនាហើយនឹងអារម្មណ៍ជាមួយនឹងក្លឹបរបស់ខ្លួនឯង ធ្លាប់តែប៉ះ El Clasico ជាមួយនឹងគ្នាសួរថាគាត់ទៅក្លឹបមួយនឹងបានដែរទេបាទនេះគ្រាន់តែកើងគិតអំពីអារម្មណ៍វាពិបាកណាស់បាទពិបាកណាស់បាទចេញពីពូហនណាងាប់ហើយបាទទៅចេញពីពូហនវិញ បាទឲ្យខ្ញុំ100ដុល្លារក៏ខ្ញុំជឿរ៉ូណូទៅបាសេដែរបាទផលភូកេតបាទឈប់សួរហើយបាទសួរមិនដែរឆ្លើយសោះអូយហេងសម្រាប់សួរគេហេងសម្រាប់អើយបាទសំនួរមកកកោកខ្ញុំឆ្លើយមិនអស់ បាទ Greenwood ឯង Greenwood និយាយតាំងពីដើមកម្មវិធីឥឡូវខ្ញុំថែម Greenwood ឲ្យបន្តិចទៅចោះបាទតកតទៅជាមួយនឹងបញ្ហា Greenwood គឺត្រូវបាន fan នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជា fan នៅក្រៅប្រទេសនោះក៏មានការដាក់សម្ពាធទៅលើ Mason Greenwood នឹងច្រើនបាទដាក់សម្ពាធលើ Mason Greenwood ច្រើនតកតងជាមួយនឹងគាត់បញ្ហាតែមួយគត់គឺគាត់ល្មមសុទ្ធមិនបោះឲ្យក្រុមណែអានោះរឿងបញ្ហារបស់ Mason Greenwood ប៉ុន្តែមកដល់ពេលនេះសម្រាប់កីឡាករជើងចាស់មួយចំនួន របស់ Manchester United បែរជាគ្រប់គ្រង Mason Greenwood វិញបាទជាធម្មតាក្មេងគ្នានៅស្ទៀវគ្នានៅក្មេងគ្នាចង់ល្បី គ្នាចង់បានគ្រាប់គ្នាលេងចឹងហើយមិនមែនគ្នាលេងដើម្បីអីលេង សុទ្ធហ្នឹងដើម្បីឲ្យចង់ឲ្យក្រុមឈ្នះតើណែបាទទៅយើងចេះវិញណាប៉ុន្តែខ្ញុំគ្រាន់តែលើកឡើងថាស្មារតីជាក្រុម ប្រសិនបើយើងចង់បានគ្រាប់បាល់ នៅពេលដែលធ្វើមិនបានសម្រេចអ្នកណាអ្នកចាញ់គឺក្រុមខ្លួនឯងបាទប៉ុន្តែបើសិនតែយើងរកគ្រាប់បាល់បានឬក៏រកគ្រាប់បាល់មិនបានប៉ុន្តែក្រុមយើងឈ្នះសួរតែក្រុមអ្នកណាក្រុមយើងបាទអញ្ចឹងការធ្វើឡើង របស់ Mason Greenwood នេះគឺមិនត្រឹមត្រូវទេបាទអញ្ចឹងខ្ញុំអាចនិយាយបានថាមកដល់ពេលនេះបើទោះជាប្រិមិត្តមានការខឹងសម្បាទៅគាត់បាទចង់និយាយអីទៅគាត់ជេរស្ដីឲ្យទៅគាត់ ក៏នៅតែ Mason Greenwood នេះជាមួយនឹង Manchester United ដែរបាទមើលទៅប្រហែលជាទំនាក់ទំនងក៏ដូចជាថ្នាក់ដឹកនាំរបស់ Manchester United នឹងនៅតែសម្លឹងឃើញ Mason Greenwood បាទបាទ CR7 នឹងចេញពី Man U 100%បាទ Man U មិនបាន UCL អើយកុយសីហា បាទអញ្ចឹង CR7 ហេតុអីក៏មិនចេញពី Juventus ចុះនៅពេលដែល Juventus អត់បាន UCL អឺ ចេះតែរោនឹកនិយាយហ្មងកៅកៅកុយសៃហា បាទដុំអេមស៊ីមបាទអាសណលមិនហើយតាវឡាវឡាហូវិចអឺតកតូនជាមួយនឹងវឡាហូវិចហ្នឹងគឺអាសណលចង់បានប៉ុន្តែមិនដឹងថាបានឬក៏មិនបានទេគ្រាន់តែស្ថិតនៅក្នុងការប្រកួតប្រជែងក៏ដូចជាការគេថាប៊ីតណាប៊ីតដេញថ្លៃនៅក្នុងការយកវឡាហូវិចបាទបាទតារ៉ូណដូលេងមិនកើតមិនគេល្បីម៉េះមិនក៏ដឹងគាត់លេងមិនកើតអាផាន់ដារៀច បាទមិនបណ្ដឹងថាគាត់លេងមិនកើតអីលោកឲ្យលោកបាទខ្ញុំមិនដឹងថានិយាយថាមិនបាទលេងប៉ុណ្្នឹងហើយប្រិមិត្តយើងថាលេងមិនកើតទៀតអឺសម្រាប់ Cristiano Ronaldo បើសិនជាយើងនិយាយវិញមកដល់បច្ចុប្បន្នគាត់ក៏ទទួលបានសម្ពាធបាទការពីថ្ងៃសៅរ៍ភ្នាក់ងាររបស់គាត់លោក Mendes បាទបានទៅចរចាជាមួយនឹង Cristiano Ronaldo ហើយនៅក្នុងថ្ងៃនេះទៀតសោត Cristiano Ronaldo ក៏បានលើកឡើងហើយដែរថា គាត់ពេញចិត្តជាមួយនឹង Manchester United គាត់នឹងព្យាយាមបន្ថែមទៀតជាមួយនឹង Manchester United អញ្ចឹងមានន័យថាសម្រាប់វត្តមាន Ronaldo នៅជាមួយ Man U នៅបន្តអឺប្រិមិត្តលើកឡើងសួរអំពីបញ្ហាបាទតាក់ទងជាមួយនឹងទម្រង់លេងរបស់ Cristiano Ronaldo ខ្ញុំអាចជម្រាបជូនទៅកាន់ប្រិមិត្តវិញថាមកដល់ពេលនេះដូចខ្ញុំលើកឡើងជាច្រើនលើកច្រើនសារហើយ Ronaldo បច្ចុប្បន្នមិនមែនដូច Ronaldo ពីមុនទេបាទ ហើយបើប្រិមិត្តចង់ដឹងប្រិមិត្តមើលមែនយូលេងទៅប្រិមិត្តដឹងហើយរ៉ូនដូឥឡូវមិនដូចរ៉ូនដូពីមុនទេរ៉ូនដូពីមុននៅមុខបុតគាត់សុទ្ធណាគាត់បាញ់ណាកីឡាករម្នាក់ពីរនាក់គាត់ប្រើ style ណាគាត់ប្រើ style គាត់ញាក់គាត់កឹបហ្វាំងសពបែបយ៉ាងមកដល់បច្ចុប្បន្នរៀងរាល់បោះបាល់គាត់ក៏តែងបោះបាល់ត្រឡប់ទៅវិញ បាទគាត់ព្យាយាមបាទរកគ្រាប់បាល់តាមរយៈការបញ្ជូនពីមិត្តរួមក្រុម មិនមែនដោយការពីគាត់នៅស្ទាវទេមិនមែនដោយការគាត់នៅពេលដែលពេញកម្លាំងទេ បាទបើនិយាយអស់សេចក្តីទៅគឺសម្រាប់ទម្រង់លេង របស់ Cristiano Ronaldo បច្ចុប្បន្ននេះគឺមានបញ្ហាខុសពី ពេលដែលគាត់ខ្លាំងនោះគឺវាឆ្ងាយពេកពីខុសគ្នាឆ្ងាយពេកហើយការដែលខុសឆ្ងាយហ្នឹងដូចខ្ញុំបានជម្រាបជូនប្រិយមិត្តហ្នឹងគឺវ័យបាទវ័យរបស់គាត់ច្រើនគាត់មានអារម្មណ៍ជាមួយនឹងចង់និយាយថាអារម្មណ៍ លក្ខណៈឯកជនរបស់គាត់ច្រើនជាងអារម្មណ៍លើទីលានបាទហើយមួយទៀតនោះទៀតសោតគឺ ថែរក្សាសុខភាពរបស់គាត់ព្រោះគាត់កំពុងតែចិត្តបានកូនភ្លោះពីរនាក់ទៀតហើយ បាទអញ្ចឹងការដែលលេងឬក៏ការដែលអីប្រឹងពេកវាអាចបង្កឲ្យគាត់មាន បញ្ហាគ្រោះថ្នាក់ហើយអាយុរបស់គាត់ស្ថិតនៅក្នុងវ័យ36ចូល37នេះអាចនិយាយបានថា វាអាចនឹងមាន បញ្ហាធ្ងន់ព្រោះដោយសារតែវ័យនឹងច្រើន អញ្ចឹងមិនមែនដូចគេក្មេងបាក់ហើយតមកស្រួលទេវ័យច្រើនទៅប៉ុណ្ណេះគឺវាពិបាកតិចមិនមែនថាគាត់លេងអន់ទេប្រិមិត្តប៉ុន្តែរឿងវានៅអញ្ចឹងបាទហើយតាក់ទងជាមួយនឹងរឿងនេះទៀតសោតចាប់តាំងពី Cristiano Ronaldo មកកាន់ Manchester United យើងឃើញថាសម្រាប់អារម្មណ៍របស់កីឡាករផ្សេងផ្សេងហាក់បីដូចជាអារម្មណ៍របស់គាត់មិនសូវជាល្អហ្មងទេ ដូចខ្ញុំលើកឡើងដដែលដដែលថាបើសិនជាគាត់គិតបែបហ្នឹង គឺជារឿងអាត្មានិយមរបស់គាត់គាត់អត់បានគិតដល់ក្លឹបទេគាត់គិតតែពីខ្លួនរបស់គាត់សម្រាប់ Cristiano Ronaldo បើសិនជាយើងមិនពេញចិត្តគាត់កុំបោះបាល់ឲ្យគាត់ បាទវាជារឿងដូចគ្នាជាមួយនឹង Chelsea អញ្ចឹង Lukaku មកកាន់ Chelsea សួរថាតើមិត្តរួម ក្រុមរបស់ Lukaku ឧស្សាហ៍បោះឲ្យ Lukaku ឯងមិនងាយទេមូលហេតុអីព្រោះតែទម្រង់លេងរបស់ Chelsea កីឡាករត្រូវព្យាយាមរកបាល់មិនមែនរងចាំបាល់ទេ នេះគឺជាក្បួនរបស់ Chelsea បាទអញ្ចឹងមិនមែនគេមិនចង់ប៉ះឲ្យគាត់ទេសម្រាប់ Chelsea ប៉ុន្តែគាត់រងចាំបាល់អញ្ចឹងសម្រាប់ Chelsea គេអត់មានប្រើតម្រងរងចាំបាល់នឹងទេនេះជាមូលហេតុដែលលូកាគូមិនសូវទទួលបានបាល់ហេតុទី1ហេតុទី2គេបិទគាត់ខ្សែការពារមិនក៏2នាក់ដែររងចាំគាត់បាទនឹងវាជាបញ្ហាបាទបាទចន្ទថាឈឿង តាយប់នេះរៀលនឹងបាសេឡូណាមួយណាឈ្នះបាទរួចច្រើនឆ្លងកូវីដច្រើនណាបើយល់មិននេះអូបាទដាវីភួងតាលឺអាសណលចង់ទិញខ្សែប្រយុទ្ធអ៊ីតាលីមែនតាចឹងអាសណលមានសង្ឃឹមលើកពានឆ្នាំក្រោយអើយបាទមិនសង្ឃឹមទេសង្ឃឹមអីប្រិមិត្តអើយបាទមិនស្រួលប្រហែលទេ យើងក៏ទិញកីឡាករគេក៏ទិញកីឡាករបាទរឿងអីត្រូវអាសណលម្នាក់ឯងទិញកីឡាករទៅខ្លាចជាក្រុមមួយដែលខ្លាំងគេទិញដូចគ្នានឹងបាទ